យើងបន្តមេរៀនរបស់យើងអឺសប្តាហ៍មុនគឺយើងបានលើកឡើងអំពីស៊ីហ្វាតុលវូឌូរបៀបយកទឹកសម្បោះយ៉ាងអញ្ចឹងនៅក្នុងរបៀបយកទឹកសម្បោះយ៉ាងយើងបានលើកឡើងនៅរបៀបហើយនឹងរុគុនយកទឹកសម្បោះយ៉ាងអញ្ចឹងនៅថ្ងៃនេះគឺយើងបន្តចូលវគ្គមួយស្ដីពីការជូតស្បែកជើងឬក៏ អីគេជូតលើស្បែកជើងឬស្រោមជើងឬក៏ជូតលើអីគេអាពេលយើងឈឺឲ្យរុំគេហៅគេប៉ង់ហ្មងឯងប៉ង់ណាប៉ង់ដូចបាក់ដៃឲ្យរុំហ្នឹងណាអឺប៉ង់ហ្មងរបំរបំរុំរុំសំងឯហ្នឹងអីគេយ៉ាពាក់អានោះសេខោហើយសេខោហើយ អឺចង់យ៉ាងអីគេរបំអីគេសេមិនសេមិនអើអើអញ្ចឹងចានឹងត្រូវអត់ចឹងនេះហ៎ហ៎ពាក្យត្រូវហើយអឺប៉ង់ប៉ង់ណាអូខេអឺយរុំ យើងងាយងាយយើងបាក់ដៃយើងរុំយើងត្រូវរបួសយើងរុំប៉ងស្មងណាយើងនិយាយភាសាសំថាប៉ងស្មងណាអូខេបើសិនជាប៉ះកន្លែងដៃរបស់យើងហើយយើងត្រូវយកទឹកស្បោះយ៉ាងយើងធ្វើម៉េចពេទ្យថាឲ្យទៅទឹកឲ្យលាងហើយយើងត្រូវយកទឹកស្បោះយ៉ាងយើងត្រូវងូតទឹកយូនុកយើងត្រូវធ្វើម៉េចណាចឹងថ្ងៃនេះគឺយើងលើកឡើងនៅមសាឡាហ្នឹងអ៊ីនសាអល់ឡោះដើម្បីឲ្យយើងបានច្បាស់ ចឹងមសាឡាទី34មសាឡាទី34គាត់ថាប្រសិនបើគេមានពាក់ស្បែកជើងឬអ្វីដែលដូចនឹងស្បែកជើងនោះគេអាចជូតលើវាបានប្រសិនបើចង់ធ្វើអឺហុកមទី1មសាឡាទី1នេះគឺយើងនិយាយពីរឿងស្បែកជើងស្បែកជើងឬក៏ស្រោមជើងឬក៏ស្អីដែលយើងពាក់សម្រាប់ដើរហ្នឹងណាវាមានច្រើនមានស្រោមជើងស្បែកវាមានស្រោមជើងអឺអំបោះអីចឹងទៅ ចាអញ្ចឹងបើសិនយើងមានពាក់ហើយពេលយើងយកទឹកសម្បោះយ៉ាងមកយើងត្រូវលាងជើង ប្រសិនបើយើងអត់ចង់ដោះស្រោមជើងនោះទេឬក៏អត់ចង់ដោះស្បែកជើងទេយើងអាចជូតពីលើបានណាហើយពាក់ព័ន្ធទៅនឹងមសាឡាហ្នឹងគឺយើងនិយាយដូចខាងក្រោមណាករណីទី1ពាក់ព័ន្ធទៅនឹងហូកុំជូតលើស្បែកជើងនេះណា dạ mặt ca này mặt tâu này tâu này mình đi bàn đẽ mà cười đi khla mốt bàn trâu khla đưa cái đạn che mốt bàn trâu che đưa cái đạn pinu mốt bàn trâu cái đạn che tốt bàn che để trả nó chạy cái gì <coughs> <coughs> សូមរៀបចំផ្លែតកោណាស់ហើយតោះឥឡូវងាកមកមេរៀនរបស់យើងវិញអញ្ចឹងការជួយលើស្បែកជើងណាប្រសិនបើយើងអត់ចង់ដោះស្រោមជើងឬក៏ស្បែកជើងនោះទេយើងយកទឹកស្បោះយ៉ាងពេលដែលយើងត្រូវលាងជើងហ្នឹងយើងអាចជូតពីលើបានណាយើងអាចជូតពីលើបាន អញ្ចឹងការជួលលើស្បែកជើងនេះអ៊ូឡាម៉ាជាច្រើនមិនជាច្រើនទាំងអស់តែម្ដងមិនហាប់ទាំងអស់គឺឯកភាពគ្នាអាចហារ៉ូសជួលលើស្បែកជើងបានពេលដែលយកទៅសម្បោះយ៉ាងលើកឡើងតែក្រុមមួយដែលរ៉ហ្វីដោះរ៉ហ្វីដោះឬក៏ហៅថាឈីអាអញ្ចឹងម៉ាសាឡាហ្នឹងអាចគេនិយាយនៅក្នុងម៉ាសាឡាអាគីដាម៉ាសាឡាជំនឿដែលក្រុមរ៉ហ្វីដោះគឺអត់អត់និយាយពី បញ្ហាជូលស្បែកជើងនោះទេអត់អាចទេអញ្ចឹងដល់ឡែកអាលីសុនណាវ៉ាជាម៉ាហើយនៅក្នុងមធ្យមរបស់យើងទាំងអស់នោះគឺអាចជូតទៅលើស្បែកជើងបានបើសិនបើយើងចង់ជូតឬអត់ចង់ដោះទេយកទៅយ៉ាងអាចជូតទៅលើនោះបានយើងនឹងនិយាយនៅក្នុងមាសាឡានេះផងដែរអ៊ីម៉ាមអាហ្មាត់រ៉ាហ៊ីម៉ាហ៊ុលឡោះក៏មានប្រសាសន៍ថា ليس في قلبي شيء او ليس في نفسي من المسح شيء فيه 40 حديثا عن النبي صلى الله عليه وسلم គាត់ថានៅក្នុងចិត្តរបស់គាត់អត់មានមន្ទិលសង្ស័យអីទេពីការជូតបានឬក៏មិនបានអញ្ចឹងគឺគាត់ច្បាស់លាស់តែម្ដងអ៊ីម៉ាមអាហ្មាត់ថាម៉ាសាឡាជូតលើស្បែកជើងនេះគឺមានហាឌីស40ហាឌីសណា40ហាឌីសបញ្ជាក់ថាអាចជូតលើស្បែកជើងបានដោយមិនចាំបាច់ដោះយកទៅស្បែកហ្នឹងអញ្ចឹង ទី1ណាទៅជួលដល់ចំណុចទី1នៅពេលដែលជួលនឹងជួលបានប្រមាណហើយរបៀបជួលយ៉ាងម៉េចណាជួលបានរយៈពេលប្រមាណជួលយើងជួលរបៀបដូចម្ដេចអញ្ចឹងយើងនឹងសិក្សាដូចខាងក្រោមចំណុចទី1រយៈពេល1ថ្ងៃ1យប់សម្រាប់អ្នកនៅកន្លែងអ្នកនៅកន្លែងមានន័យថាអត់ធ្វើដំណើរឃើញទេអ្នកនៅផ្ទះនៅស្រុកភូមិធម្មតាអាចជួលបានរយៈពេលមួយថ្ងៃមួយយប់មួយថ្ងៃមួយយប់មិនចាំដោះក៏បានដែរ ស្រោមជើងឧទាហរណ៍ថាខែល្ងាយើងពាក់ស្រោមជើងក្រាស់ក្រាស់អញ្ចឹងអញ្ចឹងសំពោះហើយអញ្ចឹងសំពោះហើយអញ្ចឹងមកក្របវាសាពេលចូលដេកយើងមានទៅម្យ៉ាងយើងពាក់ស្រោមជើងក្រាស់ក្រាស់យើងចូលដេកដល់ពេលយ៉ាងសំពោះខែត្រជាក់ឃើញទេជិលដោះស្រោមជើងអញ្ចឹងយើងអាចជូតទៅលើស្រោមជើងបានណាអាចជូតលើស្រោមជើងបានអ៊ីម៉ាមអាហ្មាត់ថាមានដល់ទៅ40ហាឌីសបញ្ជាក់អញ្ចឹងវាអត់មានសង្ស័យទេអឺទី2 អញ្ចឹងយើងនៅផ្ទះហ្នឹងអាចធ្វើអនុវត្តបានរយៈពេលមួយថ្ងៃមួយយប់ណាមួយថ្ងៃមួយយប់ទី2អ្នកដែលធ្វើដំណើរសាភិតតោមពេញធ្វើដំណើរឆ្ងាយពួកកុំឥស្លាមអនុគ្រោះឲ្យរយៈពេល3ថ្ងៃ3យប់ណា3ថ្ងៃ3យប់អញ្ចឹងយោងទៅលើ hadith Ali radhiyallahu anhu អាននប៊ី sallallahu alaihi wasallam annahu ja'ala al-mas'a thalathata ayamin wa layaliyahunna lil-masafir wa yawman wa laylatan lil-muqim រវ៉ាហ៊ូអ៊ីម៉ាមអាប៊ូដោតវ៉ាទីរមីឌីវ៉ាអ៊ីម៉ាមមូស្លីមមានន័យថាអឺនប៊ីសល្លឡោះអាឡៃសាឡាំបង្កើតរយៈពេល3ថ្ងៃអនុញ្ញាតឲ្យរយៈពេល3 3ថ្ងៃ3យប់សម្រាប់អ្នកធ្វើដំណើរ3ថ្ងៃ3យប់សម្រាប់អ្នកធ្វើដំណើរអាចជួលទៅលើបាយស្បែកជើងនឹងបានហើយសម្រាប់អ្នកនៅផ្ទះគឺមួយថ្ងៃមួយយប់ណារយៈពេលមួយថ្ងៃមួយយប់អានោះហាឌីសនប៊ីសល្លឡោះអាឡៃវសាឡាំ ហើយរីឯពេលវេលារបស់វាតើពេលណាពេលណាចាប់ដើមជូតអញ្ចឹងណាអឺបានថាមួយថ្ងៃមួយយប់គិតពេលណាមកភាច្រើនអ៊ូលម៉ាគឺគិតចាប់ពីចាប់ដើមមានហាដេសមកមានហាដេសបានថាពេលពាក់ស្រោមជើងយកទំយ៉ាងហើយពាក់ស្រោមជើងដល់ពេលដាច់ទំយ៉ាងគិតពីនឹងទៅណាអានឹងអ៊ូលម៉ាមួយចំនួនអ៊ូលម៉ាមួយចំនួនទៀតរាល់ពេលចាប់ពីពេលជូតចាប់ពីពេលជូតមក ដែលត្រឹមត្រូវគឺចាប់ពីពេលជូតឧទាហរណ៍ថាយើងយកទឹកសម្បោះយ៉ាងពេលមួយក្រិបយើងពាក់ស្រោមជើងឃើញទេអញ្ចឹងយើងដេកអត់ដោះទេដល់ពេលដល់ពេលយ៉ាងអ៊ីសាយើងដាច់ទឹកយ៉ាងប៉ុន្តែយើងអត់ដោះស្រោមជើងទេយើងដេកទាំងអញ្ចឹងខែរងាអញ្ចឹងទៅរហូតដល់វត្ថុសបុះវត្ថុសបុះយើងញាក់ឡើងយើងយកទឹកសម្បោះយ៉ាងសម្បោះយ៉ាងបានយើងចាប់ដើមជូតលើស្បែកជើងហ្នឹងអញ្ចឹងពេលវេលាគិតពីនឹងទៅគិតពីចាប់ដើមជូត រហូតដល់ពេលសម្បូរឡើងវិញមួយថ្ងៃមួយយប់ណាអញ្ចឹងកោលទី1មិញនេះអ៊ុលម៉ាមួយចំនួនមិញនេះថាគិតចាប់ពីដាច់ទាំងយ៉ាងចាប់ពីយ៉ាងអ៊ីសាហើយទៅណាអញ្ចឹងខុសគ្នាកន្លែងហ្នឹងអញ្ចឹងអ្វីដែលត្រឹមត្រូវគឺចាប់ពីអឺចាប់ពីជូតទៅដោយសារអត់តន់ជូតគេអត់តន់គិតទេចាប់ពីជូតលើកទី1ទៅអាហ្នឹងមានរយៈពេលមួយថ្ងៃមួយយប់សម្រាប់អ្នកនៅផ្ទះ3ថ្ងៃ3យប់សម្រាប់អ្នកដែលធ្វើដំណើរចំណុចទី3គាត់ប្រាប់ថាដោយមានលក្ខខណ្ឌ ចឹងជូតមិនចេះតែជូតបានមានលក្ខខណ្ឌរបស់វាបើវាថាបើចេះជូតបានចឹងស្រួលហ្នឹងបើចាំដោះស្បែកជើងបើចាំអីណាវាមានលក្ខខណ្ឌរបស់វាណានោះគឺពាក់ស្បែកជើងនោះក្រោយគេបានធ្វើការសម្អាតរួចសម្អាតមិនសម្អាតស្បែកជើងណាមិនសម្អាតជើងណាសម្អាតឡើយហ្នឹងគឺមានន័យថាយើងសម្អាតហាត់តែស្ទូចមានន័យថាយើងយកទឹកសម្បោះយ៉ាងហើយយើងពាក់ស្បែកជើងហ្នឹងឬក៏ពាក់ស្រោមជើងហ្នឹងបានដាច់ទៅយ៉ាងអាចជូតបានណាបើមិនជាយើងថាធ្វើដំណើរ ពាក់ស្បែកជើងគ្រាពាក់ស្រោមជើងឲ្យស្អាតហើយធ្វើមិនដាពិបាកដោះអីយើងអាចជូតលើស្រោមជើងបានប៉ុន្តែករណីហ្នឹងមុននឹងពាក់ស្រោមជើងឬមុនពាក់ស្បែកជើងហ្នឹងគឺយើងយកទឹកសម្បោះយ៉ាងឲ្យហើយណាបើថាអត់មានទឹកយ៉ាងនេះពាក់អាពេលយកក៏ត្រូវដោះលាងដែរអញ្ចឹងគឺដោះផងយ៉ាងណាអញ្ចឹងលក្ខខណ្ឌវាពិសេសកន្លែងហ្នឹងគឺមានការធ្វើប្រហែសអឺអឺបងប្អូននេះមួយចំនួន អត់មានការយល់យល់អត់ច្បាស់យល់ច្រឡំថាជូតលើស្បែកជើងបានដល់ឲ្យយកទៅញ៉ាំគឺជូតហ៎ស្រោមជើងដល់ស្រោមជើងចេញដល់ស្បែកជើងចេញជូតលើស្រោមជើងស្រោមជើងនឹងមានភារៈអ៊ុលម៉ាប៉ុន្តែមួយចំនួនអ៊ុលម៉ាមួយចំនួនអនុញ្ញាតឲ្យជូតបានអ៊ុលម៉ាមួយចំនួនថាស្រោមជើងជូតបានទេតោះតែស្បែកជើងមិនជូតបានពីព្រោះនប៊ីអនុវត្តនឹងទៅលើស្បែកជើងសម័យដើមគេមានពាក់ស្រោមទេណាតែឥឡូវនឹងគឺយើងដឹងហើយស្បែកជើងរបស់យើងអាចពាក់យ៉ាងបានទេ ហើយគេថាជូតហើយគឺចំយ៉ាងទៅអញ្ចឹងហើយជូតហើយជប់ដល់ហើយអញ្ចឹងបើជូតលើស្បែកជើងអត់អាចពាក់បើជើងចូលមកស្ទៀតបានទេមានស្រោមជើងអញ្ចឹងប៉ុន្តែស្រោមជើងអាចជូតបានគឺមានលក្ខខណ្ឌរបស់វាគឺអឺទី1យើងយកទឹកម្យ៉ាងហើយបានពាក់ទី2អាស្រោមជើងឬក៏ស្បែកជើងក៏ដោយដែលយើងទៅជូតពីលើហ្នឹងទៅលក្ខខណ្ឌរបស់វាត្រូវក្របចិត្តហួសផ្នែកជើងបើសិនជាស្បែកជើងទាល់ស្បែកជើងបលិះអាស្បែកជើងស្បែកជើងប៊ូណា ដោយសារវាហួសផ្នែកជើងបើសិនជាយើងលាងទៅលាងលើឲ្យហួសផ្នែកជើងដែរលាងផ្នែកជើងដែរយកទៅអញ្ចឹងអញ្ចឹងបើចង់ជូតចំនួនលាងហ្នឹងតោះអាបែកជើងឬក៏ស្រោមជើងហ្នឹងហួសផ្នែកជើងមកលើដែរបើសិនជាអាស្រោមជើងកខ្លីវាក្រាស់ដែរតែកខ្លីអត់ដល់អត់លិចផ្នែកជើងទេក្រោមផ្នែកជើងអានេះជូតឲ្យបានដែរតោះអាស្រោមជើងហ្នឹងលើផ្នែកជើងនឹងលក្ខខណ្ឌសំខាន់របស់វាគឺយកទៅយ៉ាងឲ្យបានពាក់ហើយអាស្រោមជើងហ្នឹងឲ្យហួសផ្នែកជើងអានឹងមិនអាចជូតបានចា នៅក្នុង hadith នប៊ីសល្លោះអាឡៃហ៊ីវសាឡាមយើងមើលហេតុអីបានជាយើងថាអាចជូតបានយោងទៅលើ hadith Anas hadith Anas អ៊ីឡាតវដអហាឌុគុមនប៊ីថាអ៊ីឡាតវដអហាឌុគុម فلبس خفيه فليمسح عليهما وليصلي فيهما ولا يخلعهما إن شاء إلا من جنابه មានន័យថា នៅពេលណាដែលអ្នកណាម្នាក់នៃអ្នកទាំងអស់គ្នានេះយកទៅសម្បោះយ៉ាងនៅពេលដែលយកទៅសម្បោះយ៉ាងហើយហើយវាបានក្រោយមកបានពាក់ស្បែកជើងរបស់វាខុសស្បែកជើងក្លុបណាស្បែកជើងក្លុបសម័យដើមគឺក្លុបដូចយើងអញ្ចឹងក្លុបលពាក់ដល់លើយើងដល់ហួបផ្នែកជើងដើរធ្វើដំណើរឆ្ងាយអញ្ចឹងពាក់បែកជើងរបស់វាណាយកទៅយ៉ាងហើយតបពាក់បែកជើងហ្នឹងចូលឲ្យគេជូតទៅលើស្បែកជើងតែពីរនឹងចោះ វលយុសលីហ្វីហ៊ីម៉ាឲ្យហើយបន្តមកសម្បោះយ៉ាងទាំងស្បែកជើងហ្នឹងណាបើយ៉ាងទាំងស្បែកជើងហ្នឹងវឡាយខ្លាក់ហ៊ូម៉ាអ៊ីនសាហើយបើចាំបាច់ដោះស្បែកជើងនៅ2នាទីបើសិនជាគាត់ចង់ណាអ៊ីឡាមីនយ៉ាណាបាលើកលែងតែករណីមានយុនុបដែលចូលមួយទឹកយុនុបអាហ្នឹងបានត្រូវដោះពុទ្ធទាំងអស់អូខេអញ្ចឹងនៅក្នុងហាឌីសហ្នឹងគឺបង្ហាញអំពីការអនុញ្ញាតរបស់នប៊ីសល្លោះអាឡៃវសាឡាម ក៏ប៉ុន្តែគាត់ថាបើយកទឹកសម្បះយ៉ាងហើយពាក់ណាអានោះសំខាន់ណាបើយកទឹកសម្បះយ៉ាងហើយពាក់ណាហើយមួយទៀតនប៊ីសល្លោះអាឡៃសាឡាមនៅក្នុងហាឌីសនេះប្រាប់ថាជូតលើស្បែកជើងនឹងហើយយ៉ាងទាំងស្បែកជើងនឹងអញ្ចឹងមិនមិនអាចឆ្ងល់ថាមិនបានយ៉ាងទាំងស្បែកជើងបើយើងចូលម៉ាស៊ីនមិនត្រូវដោះអញ្ចឹងហ៎ចាអញ្ចឹងនៅសម័យនប៊ីយើងដឹងថាសូម្បីតែម៉ាស៊ីនរបស់នប៊ីហ្នឹងក៏អត់មានក្រាលអត់ក្រូក្រាលអីចឹងទេ ធ្វើតែអញ្ចឹងអាលាយភក់អីបើងអីដូចយើងថាអញ្ចឹងណាវាធ្វើពីបុរាណហ្នឹងណាដាក់ទៅដាក់ធាងលម៉ើក្របក្របពីលើ4ជ្រុងអញ្ចឹងទៅហើយខាងក្រោមគឺដីប្រហាត់ដីធម្មតាប្រហាត់ដីធម្មតាអញ្ចឹងសម្រាប់យ៉ាងលើហ្នឹងអាហ្នឹងម៉ាស្យិតណាប៊ីក្រៅពីម៉ាស្យិតណាប៊ីធ្វើដំណើរណាធ្វើដំណើរសារភាពទៅមកកាសទៅអីហ្នឹងទៅធ្វើសង្គ្រាមទៅណាអីចឹងគឺដល់មកសម្រាប់យ៉ាងកន្លែងណាសម្រាប់យ៉ាងកន្លែងហ្នឹងអញ្ចឹងសម្រាប់លើដីធម្មតាអញ្ចឹងបានជាណាប៊ីថា ពេលដែលសម្បោះយ៉ាងជូតលើស្បែកជើងហើយសម្បោះយ៉ាងទាំងស្បែកជើងទៅ ហើយយើងត្រូវដឹងថាសម្បោះយ៉ាងទាំងស្បែកជើងវាជាសុណាសុណានប៊ីសល្លោះអាឡៃសាឡាមនៅក្នុងហាឌីសមួយកប៊ីថាខលហ្វុលយហូតខលហ្វុលយហូតជួបពួកអ្នកធ្វើឲ្យខុសពីពួកយហូតណាដោយសម្បោះយ៉ាងទាំងស្បែកជើង ពីព្រោះពួកគេសម្បោះយ៉ាងអត់ពាក់ស្បែកជើងទេការធ្វើអឺអីគេការធ្វើអ៊ីបាដាតរបស់ពួកយ៉ាហូឌី គ្រីស្ទៀនយូឌីគ្រីស្ទៀនយូឌីណាស្រនីយើងធ្លាប់លើនៅអាលីគីតាបការធ្វើអ៊ីបាដាតរបស់យូឌីគឺអត់ពាក់ស្បែកជើងទេអញ្ចឹងនៅក្នុងហាឌីសមួយនៅវាថាយើងធ្វើឲ្យខុសពួកយូឌីដោយមានការសម្បោះយ៉ាងតែស្បែកជើងអញ្ចឹងក្នុងក្នុងករណីយើងមើលមិនមែនថា ម្យ៉ាងទាំងស្បែកជើងនៅក្នុងមួយស្យាតយើងទេករណីដែលយើងពេលខ្លះដូចជាយើងទៅសម្បោះយ៉ាងនៅចំការនៅលើដីឬអីចឹងណាមានឱកាសដែលថាស្បែកជើងយើងស្អាតអត់មានបន្លាអីជូតវាទៅឲ្យសម្បោះយ៉ាងទាំងស្បែកជើងហ្នឹងទៅក៏វាជាសុណាស់នប៊ីសល្លោះអាឡៃសាឡាមដែរនប៊ីប្រើទៅចឹងហើយនៅក្នុងអាឌីផ្សេងទៀតនប៊ីថាពេលដែលទៅសម្បោះយ៉ាងមើលស្បែកជើងហ្នឹងបើសិនជាមានបន្លាអីគឺជូតជូតវានឹងដីទៅ ជូតជូតវានឹងដីហើយញ៉ាំងវាចឹងទៅបានជូតវាទៅអញ្ចឹងបញ្ជាក់ថាសម្អាតអាជីគឺអាចធ្វើឡើងក្រៅពីទឹកក៏បានដែរឲ្យតែវត្ថុដែលតោសម្អាតបានហើយមានព្រឹត្តិការណ៍មួយទៀតដែលនប៊ីសល្លោះអាឡៃសាឡាមសម្បោះយ៉ាងទាំងស្បែកជើងពេលដែលគាត់សម្បោះយ៉ាងទាំងស្បែកជើងបន្ទាប់មកគឺពងពងសម្បោះយ៉ាងហ្នឹងគាត់ដោះស្បែកជើងចេញហើយម៉ាក់មុំពីក្រោយហ្នឹងឃើញនប៊ីដោះស្បែកជើងនាំនេះដោះស្បែកជើងដូចគ្នានប៊ីដោះចេញពួកគាត់ក៏ដោះចេញដែរពងយ៉ាងហ្នឹង ហើយនប៊ីយ៉ាងហើយងាកមកសួរថាហេតុអីអ្នកឯងអ្នកឯងទាំងអស់គ្នាដោះស្បែកជើងពួកគាត់ថាឆ្លើយថាម៉េចពួកខ្ញុំឃើញរសុលឡោះដោះមិនដោះដែរឃើញទេអ៊ីម៉ាមដោះមិនដោះដែរអញ្ចឹងគាត់ថាគាត់អត់ចឹងទេយីព្រីលមកប្រាប់គាត់ថាស្បែកជើងគាត់ប្រឡាក់យកទៅដោះចេញចឹងហើយស្បែកជើងអ្នកទាំងអស់គ្នាអត់មានអ្នកណាប្រាប់ថាប្រឡាក់ទេមិនចាំដោះចេញទេអញ្ចឹងកន្លែងហ្នឹងចង់បង្ហាញប្រាប់មីមីតតថាអឺអ៊ីស្លាមយើងអនុញ្ញាតឲ្យសម្បោះយ៉ាងតែស្បែកជើងមិនមែនថាពាក់ស្បែកជើងយ៉ាងអត់សះអីណា លើកឡើងតែមកស្យាត់ចេះអាហ្នឹងយើងពាក់អត់ការទេអាហ្នឹងករណីដែលអាចណាដូចយើងសម្បោះយ៉ាងនៅលើដីខ្សាច់ឬក៏នៅចំការនៅយ៉ាងទៅចង់ពាក់ស្បែកជើងអាចពាក់បានស្បែកជើងដែលយើងពាក់ហ្នឹងជាពិសេសស្បែកជើងប៊ូដែលយើងពាក់ហើយយើងយកទៅយ៉ាងហើយយើងពាក់ហើយយើងជូតលើហ្នឹងហើយវាយ៉ាងសម្បោះយ៉ាងទៅចឹងតែម្ដងណាឥឡូវងាកមើលមសាឡារបស់យើងវិញនៅក្នុងហាឌីសនេះហើយដែលបង្ហាញឲ្យឃើញថា នប៊ីសល្លោះអាឡៃសាឡាមអនុញ្ញាតឲ្យយើងយកទឹកសម្បោះយ៉ាងបើចាំដោះបាជើទេជូតទៅលើហ្នឹងណាជូតទៅលើហ្នឹងអញ្ចឹងរបៀបជូតគាត់មានប្រាប់របៀបជូតអឺខាងក្រោមនឹងប្រាប់ប្រាប់របៀបជូតអញ្ចឹងអានេះហុកមរបស់វារយៈពេលរបស់វាគឺយើងដឹងហើយអានឹងពាក់ព័ន្ធទៅនឹងស្បែកជើងក្រៅពីស្បែកជើង គឺមាន អឺមួយទៀតណាបើសិនបើនៅលើអវយវៈវុឌុរបស់គេមានរំរបួសអវយវៈអវយវៈអវយវៈអវយវៈបានថាយើងហៅអង្គតាអេដកដកអង្គតាភាសាបុរាណភាសាយើងរៀនតាមពីដើមឡាយូគេហៅអង្គតាអង្គតាដៃជើងអង្គតាហ្នឹងអវយវៈហ្នឹងមានន័យថាអវយវៈដែលយើងយកទៅស្បាយហ្នឹងមានអីមានមុខ មានដៃត្រឹមទេមានក្បាលហើយមានជើងប៉ុណ្ណឹងឯងខ្លួនអត់គិតទេអញ្ចឹងនៅកន្លែងដែលយើងយកទឹកសម្បោះយ៉ាងដែលត្រូវលាងហ្នឹងប្រសិនបើមានរុំរបួសណាបើសិនបើមានរុំរបួសណានេះគេត្រូវប៉ង់ស៊ីម៉ង់អញ្ចឹងឯងភាសាបច្ចេកទេសរបស់យើងប៉ង់ស៊ីម៉ង់ណាបើមានរុំរបួសឬក៏ប៉ង់ស៊ីម៉ង់ដោយសារបាក់ឆ្អឹងឬរុំរបួសដាក់ថ្នាំអីជាដើមជាការត្រូវរបួសដាក់ថ្នាំរុំឯងចឹងដល់ណា ហើយការលាងនឹងទឹកមាននឹងទឹកណាសេខុសហ្នឹងការលាងនឹងទឹកវាប៉ះពាល់ដល់របួសនោះធម្មតារបួសគេឲ្យដល់ទឹកឯងមិនចឹងបើសិនយើងលាងបកលាងវាប៉ះពាល់ដល់របួសហ្នឹងនោះគឺឲ្យគេជូតនឹងទឹកទៅលើវាក្នុងការសម្អាតទាំងហឫធំនិងហឫតូចរហូតដល់ជាសះស្បើយរហូតដល់បកវាចេញអញ្ចឹងបើសិនជាកលែងឧទាហរណ៍ថាកំពូលឯរបស់យើង យើងបាក់ដៃឡើយហ្នឹងទៅប៉ង់ល្មងប៉ង់ប្រមាណប៉ង់មកទាំងអស់ហ្នឹងណាឧទាហរណ៍ប៉ង់មកទាំងអស់ហ្នឹងនៅសាលាប៉ិនកោដៃយើងលាងប៉ិនអាកោដៃហ្នឹងស្រោចទឹកប៉ិនហ្នឹងទៅដល់កន្លែងនេះយើងជូតយ៉ាងម៉េចយើងដាក់យកដៃយើងដាក់ទឹកកសើមហើយជូតពីលើជូតជុំវិញហ្នឹងជូតជុំវិញហ្នឹងជូតជូតយកសារ៉ាត់ហ្នឹងដូចជាជូតក្បាលចឹងអត់មានដាក់ទឹកកជោកទេណាជោកខ្លាចវាសើមកណាត់សើមអីដល់របួសចឹងដាក់គ្រាន់តែសើមដៃហើយយើងជូតពីលើចឹងទៅ ជួបប្រជុំវិញទៅអាហ្នឹងបើសិនជាមានប៉ង់នៅកន្លែងដែលយើងទៅយកទៅសម្បាយ៉ាងចុះបើសិនជាមានប៉ង់នៅកន្លែងនេះនៅកន្លែងកពូនជើងរបស់យើងនេះអាហ្នឹងបើសិនវាហួសຂະຫນាតផ្នែកជើងយើងមិនអាចជួទេដោយសារលាងត្រឹមតែផ្នែកជើងនេះទេណាបើសិនជារុំនៅកន្លែងជើងនេះគឺកន្លែងដែលរុំទៅការរុំអត់ឲ្យប៉ះទឹកគឺយើងទៅជូតកន្លែងដែលវាលវាលអាចប៉ះទឹកបានគឺយើងដាក់ទឹកឲ្យប៉ះយល់ទេចាហើយខុសគ្នា រវាងជូតលើស្បែកជើងហើយនឹងជូតទៅលើរបួសហ្នឹងណាគាត់ថាម៉េចក្នុងការសម្អាតទាំងហាដេសធំនិងហាដេសតូចរហូតដល់ជាសះស្បើយអញ្ចឹងទី1ទាំងហាដេសធំនិងហាដេសតូចបានន័យថាយើងជូតហាដេសធំអីគេហាដេសធំណាហាដេសធំអីគេហ៎ហាដេសធំទាំងការសម្អាតហាដេសធំទាំងអីគេហ្នឹងហ៎ យូណប់ការសម្អាតហាដាសធំមានន័យថាមួយទឹកទាំងការមួយទឹកមួយទឹកយូណប់ក៏យើងជូតហាដាសតូចយកទឹកស្បៃហ្នឹងក៏យើងជូតរហូតដល់ជាសះស្បើយហើយជូតនឹងឲ្យមានកំណត់ពេលទេពេលណាដែលយើងដោះចេញឬក៏បកចេញអាហ្នឹងចាំលាងពេលដែលត្រូវការអត់តដល់ថ្ងៃនេះដែលគេត្រូវឲ្យបកគេត្រូវអីហ្នឹងគឺអាចជូតបានរហូតបើលើស្បែកជើងវិញអត់ទេណាមួយថ្ងៃមួយយប់ត្រូវដល់ហើយបើអ្នកធ្វើណា3ថ្ងៃ3យប់អញ្ចឹងឯងបើរបួសនេះបើត្រូវការរុំមួយអាទិត្យ ជូតនឹងមួយអាទិត្យហ្នឹងហើយបើជូតលើស្បែកជើងមិញនប៊ីថាម៉េចអ៊ីឡាមិនយ៉ារ៉ាបាលើកឡើងតែមានយុនុបមួយទឹកទៅដោះចេញអានឹងអត់ចង់អត់បានទេចង់ជូតលឿនអត់បានទេបានតែយកទឹកយ៉ាងទេកាលណាមានយុនុបមួយទឹកយុនុបទៅដោះឲ្យជូតទៅដោះឲ្យលាងតែអារម្មណ៍នេះអត់ចឹងទេរំដោយសារវាចាំបាច់ជាងជាងស្បែកជើងហ្នឹងអញ្ចឹងបើសិនជារំមួយអាទិត្យហើយក្នុងឡងពេលហ្នឹងមានយុនុបទៅងូតទឹក ចឹងងូតតាកន្លែងដែលអត់រុំដែរកន្លែងរុំក៏ត្រូវជូតដែរយូលប់ក៏ជូតយកទៅយ៉ាងក៏ជូតបានបានទាំងអស់ណាបានទាំងអស់ហើយរហូតដល់ទៅពេលដោះអើពេលដល់ពេលហ្នឹងហើយពេលបកបានបានបានលៀងហើយបើសិនពេលបកកន្លែងមុខរបួសលៀងអត់បានទៀតបិទនឹងម្ដុំទៀតអញ្ចឹងយើងលៀងមួយខាងកន្លែងបិទយើងជូតកន្លែងបិទទៅទៀតអញ្ចឹងសំខាន់បើសិនជាថាមិនអោយប៉ះទឹកកន្លែងហ្នឹងយើងជូតពីលើអារម្មណ៍នឹងដរាបណានៅមានបិទវាអាចជូតពីលើនឹងបាន Nè, boleh? Baik, boleh? Boleh? Đã bạn ắt. Bạn. Ật vô xua. Ật ật nháp ta ná inshallah. À, mình cho ba hàng này ná, cứ xù, <coughs> muốn hát xua. مول حال بابي ريون بابي امبي ابن عباس ركع امبي ابن عباس ان رجلا اصابته شجه في راسه فاغتسل فمات فقال النبي صلى الله عليه وسلم إنما كان يكفيه أن يعصب على رأسه خرقة ويمسه عليها ويغسل سائر الجسد មានន័យថាហាឌីសអំពីអ៊ីប្នុអាបាសយើងមានរឿងមួយបរោះម្នាក់មានរបួសក្បាលបែកក្បាលអាចថាទៅធ្វើសង្គ្រាមឬអីសំខាន់របួសនៅក្បាលនៅពេលនោះគឺគាត់ត្រូវមួយទឹក មួយទឹកជំនប់គាត់ទៅមួយទឹកដល់មួយទឹកគាត់គាត់មួយទាំងអស់អារបួសហ្នឹងមិនត្រូវទឹកដល់វាคลายវាឈឺឯទៅរហូតដល់អាចស្លាប់ហើយក៏ស្លាប់បាត់ទៅឃើញទៅប្រាប់នប៊ីចិត្តដឹងមូលហេតុស្លាប់វាទៅរបួសហើយងូតទឹកឯទៅវាដអីចឹងទៅហើយឈឺទៅវាស្លាប់ចាំមានពេទ្យណាបាត់ការជឿចាប់អីដូចឥឡូវណាសម័យដើមអញ្ចឹងយ៉ាងណារុំទាំងខេតបុកដាក់អំបិលអញ្ចឹងណាអឺ អឺដល់អញ្ចឹងស្រាប់ដល់ស្រាប់នប៊ីថាអឺអ៊ីនណាម៉ាយកានយ៉ាងហ្វីហ៊ីគ្រប់គ្រាន់ហើយបើសិនជាគាត់ធ្វើដូច្នេះបើសិនជាគាត់រុំយកកណាត់រុំលើក្បាលនឹងហើយហើយជូតទៅលើវាទៅបានហើយហើយអាខ្លួនផ្សេងផ្សេងងូតតែខ្លួននោះនប៊ីថាបើសិនជាងូតតែខ្លួនណាក្បាលនឹងរុំកណាត់ហើយជូតវាលើទៅបានណានប៊ីថាអញ្ចឹងដល់គាត់អត់ដឹងក៏មិនដឹងមិនងូតទឹកងូតទាំងអស់ចុះយើងងូតទឹកជំនប់មិនទៅសពទាំងអស់ មិនចឹងដល់អត់សពមិនសះហើយតែគាត់អត់ដឹងរឿងអាហ្នឹងចោះមែនថាសួរថាចោះសាបិតមិនគាត់ចេះហុកុំអីចឹងមែនសាបិតចេះពីព្រោះអ៊ីស្លាមពេលហ្នឹងកំពុងតែចោះកូរ៉ានអត់តន់អត់តន់គ្រប់ទេច្បាប់អត់តន់ពេញចឹងណាពេលចូលអ៊ីស្លាមដំបូងដំបូងអញ្ចឹងហុកុំច្បាប់អ៊ីស្លាមនៅចោះតាមកូរ៉ានបន្តបន្តមកវាអត់តន់ពេញ ដូចអញ្ចឹងអាចដឹងអត់តន់ដឹងអ្នកខ្លះនៅឆ្ងាយអញ្ចឹងទៅទទួលព័ត៌មានហុកអត់តន់បានអស់អញ្ចឹងណារហូតដល់នប៊ីស្លាប់មុននប៊ីស្លាប់អឺមកជាង11ថ្ងៃបានហុកបានអាយ៉ាត់កូរ៉ានចុះអស់11ថ្ងៃក្រោយគឺស្លាប់អញ្ចឹងណាអញ្ចឹងមានថាមុននប៊ីស្លាប់ហ្នឹងគឺហុកនៅតែមានជាបន្តបន្ទាប់រហូតអញ្ចឹងគាត់អត់តន់ដឹងហុកហ្នឹងគាត់អត់តន់ដឹងហុកហ្នឹងដូចអញ្ចឹងអត់មានជ្រុំឲ្យជូតលើណាងូតទាំងអស់ដល់ងូតទាំងអស់ស្លាប់ ស្រាប់នប៊ីប្រាប់ចឹងមកអញ្ចឹងអញ្ចឹងមានន័យថាអាចជូតបាននេះនៅក្នុងហាឌីសអឺផ្សេងទៀតក៏អញ្ចឹងដែរបានបញ្ជាក់ហើយពិសេសនៅក្នុងហាឌីសអាលីណាហាឌីសអាលីអាលីគាត់ថាគាត់បាក់ដៃបាក់កំពុនដៃអញ្ចឹងនប៊ីសល្លោះអាឡៃសាឡាមប្រើឲ្យជូតទៅលើអឺរបូមអីគេប៉ងកំងហ្នឹងទៅសេណាលីអញ្ចឹងយើងមានដាលីល បានថាអ្វីដែលយើងអនុវត្តហើយយើងអាចថាជួនបានមិនមែនចេះតែកាត់ថាបានទេគឺយើងមើលទៅលើច្បាប់នៃសាសនាអ៊ីស្លាមដែលនប៊ីអនុញ្ញាតឲ្យធ្វើអញ្ចឹងរ៉ាស៊ូលឡោះអនុញ្ញាតឲ្យធ្វើអញ្ចឹងហើយមានកើតមានព្រឹត្តិការណ៍នៅសម័យនប៊ីនប៊ីប្រាប់ធ្វើអញ្ចឹងអាហ្នឹងបានយ៉ាងអាចធ្វើទៅបានអញ្ចឹងមានន័យថាអឺមានន័យថាអឺរបួសនេះយើងយល់ហើយជូតបានហើយឥឡូវគឺយើងនិយាយពីរបៀបជូតរបស់វា ទាំងរបៀបជូតលើស្បែកជើងហើយនិងរបៀបជូតទៅលើរបួសជូតធ្វើម៉េចចាចឹងខុសគ្នា ចំណុចទី36របៀបជូតលើស្បែកជើងគឺជូតមួយភាកធំនៃផ្នែកខាងក្រៅមួយភាកធំបើថាជូតភាកច្រើនអឺផ្នែកខាងក្រៅមានន័យថាអឺជូតផ្នែកខាងលើណាផ្នែកខាងលើឧទាហរណ៍ថាអឺ ជើងអញ្ចឹងយើងជូតទៅខាងលើទេជូតទៅខាងលើជូតឲ្យបានច្រើនចាំមកជូតទៅខាងលើទេជូតទៅប៉ុណ្ណឹងគេសួរថាបើលៀងទាំងអស់តែជូតជូតតែលើអញ្ចឹងទេមិនបានជូតក្រោមទៅអាហ្នឹងច្បាប់វាមកអញ្ចឹងយើងអាចគិតតាមដែលយើងឃើញបានទេអ៊ីស្លាមធ្វើអីទៅតាមច្បាប់របស់វាពីព្រោះអឺការជូតតែខាងក្រោមនេះគឺអត់អាចអនុញ្ញាតឲ្យជូតទេអត់ជូតទេគឺជូតតែខាងលើទេសេណាអាលីរ៉ាឌីយ៉ាឡោះអានហ៊ូគាត់ថា لو كان الدين بالرأي لكان أسفل الخفين أولى بالمسح بهما وقد رأيت رسول الله صلى الله عليه وسلم يمسح ظاهر خفيه សេនាអាលីសេនាអាលីគាត់ថាបើសិនជាសាសនាអ៊ីស្លាមរបស់យើង ធ្វើអីតាមតែដឹកឃើញអញ្ចឹងអាការជូតលើស្បែកជើងស្បែកជូតខាងក្រោមអីព្រោះខាងក្រោមជូតទាំងលើទាំងក្រោមទាំងអស់ទាំងក្រោមទៅទៀតទៅជូតខាងក្រោមដែររសារក្រោមវាប្រឡាក់ទៅជូតឃើញទេ ចឹងបើសិនធ្វើតាមនឹកឃើញគឺយើងជួទាំងអស់ហ្នឹងឯងដោយសារលៀងទាំងអស់គឺជួទាំងអស់ហ្នឹងឯងប៉ុន្តែប៉ុន្តែគាត់ថាម៉េចបើគាត់រអីទូពិតណាស់ខ្ញុំបានឃើញណាពិតណាស់ខ្ញុំបានឃើញរ៉ាស៊ូលឡោះសឡោះអាឡៃហ៊ីសឡាមគាត់ជួតពីខាងលើជួតតែខ្នងជើងចង់និយាយថាជួតតែខ្នងជើងទេអញ្ចឹងគាត់ឃើញរ៉ាស៊ូលឡោះជួតតែខ្នងជើងទេអត់ជួតបាតជើងអត់ជួតអីទេ អញ្ចឹងឲ្យតែបានជូតទៅអាហ្នឹងគ្រប់តាសារ៉ាត់របស់វាទៅដាក់ទឹកសាមសាមជូតប៉ុណ្ណឹងទៅហើយអញ្ចឹងដៃស្ដាំជូតជើងស្ដាំដៃឆ្វេងជូតលើខ្នងជើងដៃឆ្វេងជូតស្ដាំមុនជូតខាងឆ្វេងក្រោយឬក៏ជូតម្ដងដៃទាំងពីរស្មើគ្នាអញ្ចឹងក៏បានឬក៏យើងជូតម្ដងមួយចំហៀងម្ដងមួយចំហៀងក៏បានអញ្ចឹងសំខាន់អត់ជូតនឹងបាតជើងណាអាហ្នឹងតកតងទៅជូតនឹងស្រោមជើងឬក៏ស្បែកជើង ភាគច្រើនឥឡូវនេះគឺអត់អាចជួលលើស្បែកជើងទេព្រោះស្បែកជើងយើងពាក់ស្បែកជើងលុបហ្នឹងអត់លុបផ្នែកជើងទេចឹងជួលរសាសទេកាលណាអត់លុបផ្នែកជើងជួលរសាសទេមានតែករណីជួលលើស្រោមជើងព្រោះស្រោមជើងក្រាស់ក្រាស់ពិបាកដោះបាក់អីចឹងជូតពីលើស្រោមជើងហើយយ៉ាងទៅចឹងតែម្ដងយើងឃើញអ្នកធ្វើដំណើរអីចឹងណាអាហ្នឹងយើងអាចអនុវត្តបានប៉ុន្តែកុំភ្លេចមុននឹងពាក់ដើម្បីឲ្យជូតបានមុននឹងពាក់តើយើងយកទៅសម្បាយហើយសិនតើយើងយកទៅសម្បាយហើយសិនហើយជូតនៅក្នុងធរៈវេលាដែលកំណត់ ចាឯណាជូតលើស្បែកជើងរីឯជូតទៅលើរបួសវិញណាជូតលើរបួសជូតលើវាទាំងអស់ណាចំណុចទី37របស់ទី16ជូតលើវាទាំងអស់ជូតលើវាទាំងអស់មានន័យថាបារមរុំអញ្ចឹងជូតជុំវិញតែម្ដងណាអាណាជូតទៅលើចេះគឺជូតជុំវិញតែម្ដងណារុំលើដៃជូតជុំវិញតែម្ដងអញ្ចឹងអាហ្នឹងគឺអឺរបៀបជូតខុសគ្នាអញ្ចឹង ហើយយើងបានដឹងហើយពីដើមលើកឡើងមិញរបៀបដែលខុសគ្នារវាងស្បែកជើងហើយនឹងរបួសហ្នឹងណាជួលលើស្បែកជើងជួលបានតែមួយថ្ងៃមួយយប់ឬក៏3ថ្ងៃទេសម្រាប់អ្នកធ្វើដំណើរ3ថ្ងៃ3យប់ហើយជូតទៅខាងលើទេរីឯជូតលើរបួសវិញមិនមួយថ្ងៃមួយយប់ជូតរហូតដល់ដោះចេញណាប៉ង់របស់នោះជូតរហូតដល់បកវាចេញមួយអាទិត្យក៏ដោយ3ថ្ងៃក៏ដោយមួយអាទិត្យក៏ដោយកន្លះខែក៏ដោយគឺជូតទាល់តែបកវាចេញ ហើយជូតជុំវិញមិនមែនជូតខាងលើជូតជុំវិញតែម្ដងហើយមួយទៀតជូតលើស្បែកជើងជូតបានតែយកទឹកយ៉ាងទេងូតទឹកជំនប់ជូតអត់បានទេគេថាងូតទឹកជិលឲ្យជិលដោះស្រោមជើងចេញហើយបើអញ្ចឹងងូតទឹកអញ្ចឹងបើផ្សារអត់អីទេតែបើថាជិលដោះស្រោមជើងចេញចាំជូតអាហ្នឹងអត់បានទេយូនុបតោតែដោះហើយងូតទាំងអស់តែរបួសអត់អញ្ចឹងទេបើមានយូនុបតោងូតទឹកក៏អាចជូតបានដែរជូតបានមកយឺរំមករុំមកដោះចេញបានបានយើង ឈប់បានឈប់ចាអញ្ចឹងមសាឡាសង្ខេបគឺមានប៉ុណ្ណឹងហើយវាអត់មានអីសំខាន់ទេណាអត់មានអីពិបាកយល់ទេគឺយល់ទាំងអស់គ្នាអ៊ីនសាអល់ឡោះអញ្ចឹងមីមីតតអីយល់ណាពេលដែលយើងមានន័យថាយើងរុំដៃអញ្ចឹងបាក់ដៃម្ខាងរុំប៉ងល្មងអញ្ចឹងចង់យ៉ាងទៅយកទឹកយ៉ាងណាមិនមែនដៃមុំទេណាអឺព្រោះលិនលិនធ្លាប់ឃើញ តក់មួយចំនួនកាលនៅក្មេងៗកាលនៅតូចតូចណានៅជាកូនសិស្សអញ្ចឹងអញ្ចឹងគាត់តក់សៀកតក់តក់សៀកទៀតដល់ពេលពីដើមពួកអស់ដាំតែមានអគិសនីចេះទេណាពួកអស់ដាំតែដល់ពួកអស់ទៅមុតថៅមុតដល់មុតទៅប៉ែតរមមិនឲ្យទៅទឹកទេតែគាត់ថាឥឡូវនឹងចង់យកទៅម្យ៉ាងដល់មកម្យ៉ាងធ្វើម៉េចគេថាតៃមកមកយកទៅម្យ៉ាងអត់កើតចឹងអញ្ចឹងគាត់ធ្វើម៉េចតរោដីកបោកគៀនអាង តែមកបាត់តែមកចឹងហូកងឡើយហ្នឹងត្រូវខត់ត្រូវខុសឬបើធ្វើអញ្ចឹងគឺអត់ត្រូវទេត្រូវយកទៅអញ្ចឹងអាណោធម្មតាឈឺទៅជើងមួយហ្នឹងជើងមួយកណាត់ហ្នឹងមករៀមជើងទៅរុំប៉ុណ្ណឹងអញ្ចឹងយើងយកទៅអញ្ចឹងធម្មតាហើយកន្លែងដែលរុំហ្នឹងគឺយើងជូតពីលើកន្លែងអត់រុំគឺយើងលាងប៉ុណ្ណឹងអត់អត់អាចតៃមុំទេណាតៃមុំតើអត់ទឹកបានទេនៅខាងមុខគឺយើងនិយាយពីតៃមុំហ្នឹង តៃមុំរបៀបរបស់វាលក្ខខណ្ឌកៈរបស់វាថាយើងទៅធ្វើមិនបានអាចតៃមុំបានណានៅទំព័រទី21គឺយើងដល់តៃមុំចាអញ្ចឹងករណីហ្នឹងគឺយើងយកទឹកសម្បាយ៉ាងធម្មតាគ្រាន់តែជូតពលាវាតែប៉ុណ្ណោះអញ្ចឹងសង្ឃឹមថាតកបងប្អូនយើងទាំងអស់នឹងអាចយល់ហើយថ្ងៃនេះដល់សារតែពេលវេលាយើងអស់ហើយអញ្ចឹង verb ហ្នឹងក៏ចប់ដែរអឺលើកក្រោយគឺយើងតដល់លេខរៀងទី17ទំព័រទី17យើងនឹងលើកឡើងពីបញ្ហាអឺបតាលទឹកសម្បាយ៉ាង តើបតាលទឹកសម្បោះយ៉ាងដែលយើងយកទឹកសម្បោះយ៉ាងហើយ បតាលទៅវិញឯខ្លះណាអញ្ចឹងយើងនឹងតនៅក្នុងមេរៀនក្រោយអ៊ីនសាអល់ឡោះអឺដល់ឡែកថ្ងៃនេះគឺយើងចាប់ប៉ុណ្ណេះវបិលឡាហ៊ីតាហ្វីកវលហ៊ីដាយ៉ាអ៊ីសាឡាមអាឡៃគុំវរ៉ាហ្មាតុលឡោះវបារកាតុចាំមានសំលួអីហ៎មីតោះឲ្យមានស្ងល់ឆ្ងល់អីណាអាចជួយបានអ៊ីនសាអល់ឡោះមានអីគេ bật lại